អស់បានសេចក្តីសុខតាមរយៈនៃការបំពេញបំកសលនឹងឯងមិនចាំតល់តែជាតិមុខជាតិក្រោយ ឬក៏បនកសលនឹងឲ្យផលដល់ពេលណាទេ គឺឲ្យបានសេចក្តីសុខតាន់ពេលដែលចិត្តនឹងឯងជាបនកុសល របនកសលនឹងប្រៀបបីដូចជាទឹកដែលសម្រាប់លួតភ្លើងដែលឆេះដែលក្តៅនឹងភ្លើងរាគៈទោសៈមោហៈភ្លើងបាបភ្លើងអកុសលផ្សេងផ្សេងហ្នឹងឲ្យស្ងប់រងាប់ទៅចឹងចិត្តសន្តានហ្នឹងក៏បានតិច ចឹងទៅហើយភ្លាមភ្លាមហ្នឹងភ្លាមភ្លាមហ្នឹងនោះយើងតែងតែត្រូវការប្រាថ្នាសេចក្តីសុខគណាទោះជាវត្ថុអ្វីអ្វីក៏ដោយចឹងគណាហ្នឹងឯងហ្នឹងឯងវត្ថុអ្វីអ្វីដែលត្រូវការដែល ប្រាថ្នាសពគ្រប់ហ្នឹងណាចឹងគណា ហ្នឹងឯងគឺមិនផុតអំពីត្រូវការសេចក្តីសុខហ្នឹងទេហ្នឹងប្រាក់បុជាពធัวទុកសិនចុះកណាប្រាក់បុជាពធัวហ្នឹងឲ្យបានប្រមាណទុកដាក់អឺសម្រាប់បំក្នុងវត្តហ្នឹងទាំងអស់ហ្នឹងឯង អឺមិនមិនតាន់បាច់រាប់ទេណាប្រហែលបានតាមនឹងចុះអត់អីទេចឹងណាណាដើម្បីយើងបានសមាធិក្នុងការបំពេញឧបោសថពេលពធទាំងអ្នកសំដែង ទាំងអ្នកស្ដាប់កណាបានសមាធិហើយដោយសេចក្តីគោរពហើយគុំពោះប្រសង់ហើយមិនមែនពុទ្ធបរិស័ទ តែក្នុងឧបឋានសាលាក្នុងវត្តភ្នូននឹងប៉ុណ្ណឹងទេណាគុណចាស់ព្រះអង្គបញ្ញាលោកថតផ្សព្វផ្សាយបន្តផ្ទាល់ទាំងសម្លេងទាំងរូបភាពអីអីចឹងគឺជាច្រើនព្រះអង្គជាច្រើនអ្នកក្នុងស្រុកក្រៅស្រុកអីស្ដាប់ផ្ទាល់ជាមួយពុទ្ធបរិស័ទមានគុណចាស់ជាបឋមប្រធានទាំងគណៈ នឹងឯងទលំទលេងណាហើយសពថ្ងៃមានគ្រឿងប្រដាប់អីចឹងណាផ្សព្វផ្សាយទៅពុទ្ធបរិស័ទឆ្ងាយចិត្តអីក៏បានជាទីរីករាយព្រោះណាជ្រះថ្លានឹងឯងបានស្ដាប់ពធัวទៅតិចចិត្តតិចថ្លើមតិចបេះដូងអីយ៉ាងម៉េចក៏ចេះតែតិចទៅឲ្យតែបានសុខណាហើយនឹងឯងអរប្រគុណ អគុណក្នុងអនុមោទនាបនដែលគុណចាស់ដែលពុទ្ធបរិស័ទនឹងទាំងដែលបានទំនុកបំរុងសម្ភារៈទាំងដែលប្រឹងប្រែងចាត់ចែងកិច្ចការងារទាំងដែលបាននិមន្តជើញស្ដាប់សិក្សាសន្ទនាធ្វើឲ្យពុទ្ធសាសនា ស្រុកខ្មែរយើងសប្ងៃនឹង គេថាផុសផលកក្រឹកកក្រែងដោយសំឡេងពធោកណាជាលេខលេខអសជាកំពីបត្រៃបីដកអត្តកថាអីនឹងយ៉ាងណាទាំងទូឲ្យយើងមានការកត់សម្គាល់នឹង យកបតីយកចិត្តទុកដាក់ដើម្បីជួយជ្រោមជ្រែងផ្ដល់ប្រគល់ប្រកេនកម្លាំងចិត្តណាឲ្យដល់គ្នាទាំងព្រោះយើងសិតតែជាអ្នករងគ្រោះកើតមកក្នុងវដ្តសង្សារអត់មាននរណាទៅធ្វើកិលេសធ្វើបញ្ចខណ្ឌអីហ្នឹងឲ្យខ្លួនឯងទេចឹងយើងមានតែជួយប្រកាសសម្ដែងពធហ្នឹង តាមផ្លូវទានសិលភាវនាសមថៈសតិប្បដ្ឋានវិបស្សនា ដើម្បីឲ្យបានចេះដឹងឡើងចេះដឹងឡើងថាអ្វីៗទាំងអស់នេះវាជារបស់ក្នុងវត្តដាក់គួរនឹងដាក់ចោលគួរនឹងមិនចាប់មិនប្រកាន់ឲ្យកើតទុកអីទៅរិញរៃរ៉ាំរ៉ៃទេ នឹងឯងពីព្រោះយើង អត់បានធ្វើប៉ុន្តែដោយសារយើងអត់តន់ចេះដឹងវាចេះតែទទួលការដែលគៀបសង្កត់នៅអភិរិយធ្ងន់នឹងឯងឲ្យយើងលំបាកនឹងឯងយើងសម្គាល់ថា ជារបស់យើងអញ្ចឹងទៅវាតាមតឹងទាំងផ្លូវចិត្តនឹងទៅទៀតដោយការប្រកែប្រកាន់ហួងហែងហ្នឹងអញ្ចឹងយើងជួយ តាមរយៈនៃពុទ្ធរិកានេះឯងឲ្យពុទ្ធបរិស័ទយើងនឹងបានចេះដឹងថាអូនេះវាជារបស់វត្តដាក់ទេអត់មានអ្នកណាធ្វើឲ្យអ្នកណាអត់មានអ្នកណាធ្វើឲ្យខ្លួនឯងអីទេបានចេះដឹងហើយទៅដាក់ចុះបាន នៅភេរៈដ៏ធ្ងន់ហ្នឹងចឹងទាំងខណ្ឌភេរៈទាំងអភិសង្ខារភេរៈទាំងកិលេសភេរៈគឺកិលេសនាំឲ្យធ្វើកម្មកម្មនាំឲ្យមានខណ្ឌហ្នឹងបានទៅ ជាភេរៈមាន3ហ្នឹងចឹងគឺណាភេរៈប្រែទៅរបស់ធ្ងន់ចឹងនឹងឯងមានកិលេសភេរៈមានអភិសង្ខារភេរៈហើយនឹងខន្ធភេរៈ កណាភិរៈធ្ងន់ហ្នឹងមាន3ព្រះអង្គសម្ដែងហ្នឹងហើយដល់តែពុទ្ធបរិស័ទយើងបានចេះដឹងល្មមតែនឹងជ្រួតជ្រាបបានហ្នឹងហៅថាឆ្លាតហើយណា ដែលអាចដឹងថាអូហ្នឹងអត់មានអ្នកណាធ្វើឲ្យអ្នកណាទេអត់មានធ្វើឲ្យ ខ្លួនឯងទេដល់ចឹងទៅ យើងរីករាយស្រស់ស្រាយជាមួយគ្នាហើយ នឹងឯងជួយប្រាប់គ្នា ដើម្បី បានដាក់ចុះនៅភារៈនឹងចោល ជារបស់វត្តដាក់អញ្ចឹងទៅការដែលមិនប្រកែប្រកម្មនឹងឯងចឹងជាការដែលយើងដង្ហែព្រះអង្គទៅកាន់ព្រះនិព្វានហើយរីករាយស្រស់ស្រាយនៅក្នុងសេចក្តីនឹងខ្ញុំកណាគ្រាន់តែចង់រំលឹកអំពីរឿងពិតជាក់ស្ដែងដែលសត្វលោកយើងហ្នឹងមិនចំពោះតែមនុស្សសត្វតែប្រាថ្នាសេចក្តីសុខ ហើយឥឡូវយើងនិយាយត្រឹមតែមនុស្សយើងចឹងទៅចឹងនឹងឯងតែងតែស្វែងរករបស់ជាទីស្រឡាញ់ជាទីពេញចិត្តនឹងដើម្បីខ្លួនឯងក្តីដើម្បីបុគ្គលដែលជាទីស្រឡាញ់នឹងឯងឲ្យបាននៅសេចក្តីសុខយើងមិនមែនតែម្នាក់ឯងទេណោះកណា យើងប្រកបជាមានមេត្តាបិតាហើយយើងតែងតែនឹកថាហើយមេត្តាបិតារបស់យើងនឹងបានសុខយើងតែងតែមានកូន ប្រុសស្រីចៅអីញាតិមិត្តបងប្អូនអីដែលជាទីស្រឡាញ់ពេញចិត្តហ្នឹងហ្នឹងឯងហើយក៏នឹកប្រាថ្នាឲ្យអ្នកទាំងអស់ដែលជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងបានសេចក្តីសុខ នឹងឯងពេលដែលមានទុកមានវិបត្តិជំងឺរំកាត់ក្តីលំបាកអីចឹងទៅយើងកើតទុកណាយើងកើតទុកចង្អៀតចង្អល់វាយខ្វល់ណាស់ដើម្បីរੂឲ្យបាននៅសេចក្តីសុខសំបីតែគុណម្ចាស់ដែលគង់នៅក្នុងកភ្នោះនឹងសំបីតែថាជាអ្នកប៊ូហើយក៏មិនមែនថា ដាច់ប្រតិទៅតែមួយអង្គចឹងទៅនោះទេចឹងមេត្តាធัวណាគាត់ណាគេថាផ្សព្វផ្សាយទៅញាតញោមពុទ្ធបរិស័ទណាគ្រប់ព្រះអង្គគ្រប់គ្នានឹងឯងចឹងគាត់ណាបាននៅសេចក្តីសុខបាទញាតញោមទាំងអនឹងដោយមហាប្រតិស្មោះទៅតែម្ដងដោយមេត្តា មិនមែនថាញាតញោមបានសេចក្តីសពទៅនឹងបានប្រកេនអីទំនុកបំរុងអីអីអ្នកណាមិនប្រកេនមិនទំនុកបំរុងឲ្យຕົកឲ្យលំបាកអីទៅអញ្ចឹងទេគឺបហាប្រតិហ្នឹងគឺផ្សព្វផ្សាយទលំទលាយចឹងទៅចឹងនឹងគឺជាការចម្រើន នៅមេត្តាចិត្តនឹងឯងប៉ុន្តែឥឡូវយើង សិក្សាផ្លូវចិត្តហ្នឹងជាទូទៅមិនចំពោះតែមេត្តាចិត្តអីទេក្តីស្រឡាញ់ដែលមានទំនាក់ទំនងជាសាច់ញាតិជាក្រុមគ្រួសារភរិយាស្វាមីបងប្អូនកូនចៅអីហ្នឹងប៉ុន្តែគឺល្អិតប្រអន់មកចត់ទៅសូមឲ្យគ្រប់គ្នានឹងបានជាក្តីសុខហើយជាពិសេសគឺ ដែលមនុស្សយើងស្រឡាញ់ខ្លួនហ្នឹងក៏ត្រូវការឲ្យខ្លួនឯងហ្នឹងបានសេចក្តីសុខទោះជាទៅតាមប្រភេទដែលជាសាមិសសុខដែលជាសេចក្តីសុខអាស្រ័យនឹងវត្ថុដែលជាគ្រឿងសែបសោយសបាយរីករាយអីជារូបសម្លេងក្លិនរសផាតពៈជាទីស្រឡាញ់ជាទីត្រេកអរជាទីពេញចិត្តអីហ្នឹងក៏ដោយ នឹងក៏ឈ្មោះថាត្រូវការសេចក្តីសុខនឹងហើយហើយនេកខមៈសុខគុណចាស់មានសទ្ធាចិញ្ចាផ្ទះចូលកម្មភ្នោះបុជាបាបវិចិត្តនឹងក៏ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខដែលប្រសិជ្ជាកាមថានេកខមៈសុខវិវេកសុខក្តីស្ងប់ស្ងាត់ចាបុគ្គលអញ្ចឹងទៅដែល ជាកាយវិវេកឬក៏ ដែលជាចិត្តតវិវេកកណាប្រព្រឹត្តទៅដោយសេចក្តីស្ងប់ស្ងាត់ក្នុងបហប្រតិក្នុងចិត្តនឹងឯងមានដល់ទៅសេចក្តីសុខដែលខ្ពស់ខ្ពស់ទៅទៀតណាមាន សម្ពោធិសពចឹងទៅដោយសារបានត្រាស់ដឹងចឹងបានត្រាស់ដឹងនៅអរិយសច្ចធម៌ចឹងមានសេចក្តីសុខពិសេសទៅអញ្ចឹងនឹងហៅថាសម្ពោធិសពសម្ពោធិនឹងចឹងនិយាយថាជាការដែលបានចាក់ធ្លុះទៅត្រាស់ដឹងទៅក្នុង អរិយសច្ចធម៌ចឹងគាត់ណា នឹងសេចក្តីសុខនឹងគឺពុទ្ធបរិស័ទយើងសិក្សាទោះជាតាមរយៈនៃអារម្មណ៍ណាណាឬក៏ថាជាវត្ថុជាលេបជាយោជាសេចក្តីសរសើរហើយវត្ថុហ្នឹងក៏គ្រប់មុខចឹងទៅនឹងឯងរបស់នេះ របស់ នោះ អីនឹងយ៉ាងណាក៏ប៉ុន្តែ ណាសរុបមកគឺត្រូវការសេចក្តីសុខនឹងឯងចឹងនឹងឯងរួមមកណា យើងសមាទានបោសុតនឹងក៏សរុបមកនៅ ក្នុងសេចក្តីសុខនឹងនឹងឯងដើម្បីថាឲ្យបានសេចក្តីសុខអំពីការអប់រំចិត្តថ្ងៃនឹងផងហើយក៏បានក្តីសុខជាផលជាអានិសង្សអីតទៅផង រហូតដល់ទៅថាបានរួចផុតចាកទុកហ្នឹង គឺក៏ដើម្បីបរមសុខនឹងឯងនឹងឯងមើលមើលយើងយើងពិចារណាវត្ថុបំណងគ្រប់ព្រះអង្គគ្រប់គ្នាចឹងទៅបានធ្វើឲ្យយើងមានមេត្តាចិត្តយើង ដឹងច្បាស់ជាក់ស្ដែងដោយខ្លួនឯងទី1ហ្នឹង គឺមិនគួរបៀតបៀនគ្នានឹងតែម្ដងចឹងអណិតអណិត នឹងឯងគឺយើងយើងធ្វើខ្លួនយើងឲ្យជាឧបមាទៀតព្រះអង្គត្រាស់ថាអត្តានังឧបមាំងកត្វាធ្វើ ខ្លួនឯងឲ្យជាឧបមាឲ្យជាការប្រៀបធៀបយើងត្រូវការសេចក្តីសុខខ្លួនយើង ត្រូវការពុកម្ដាយបងប្អូនអីយើងស្រឡាញ់ណាយើងមិនចង់ឲ្យអ្នកដតីមកមើងងាយមើលថោកបង្អាប់បង្អន់អី ពុកម្ដាយក្រុមគ្រួសារបងប្អូនណាគ្រូបាអាចារ្យជាទីគោរពកោតក្រែងជ្រះថ្លាអីទេអានឹងតលតែមានខ្លួនយើង ជាឧបមាអញ្ចឹងបានយើងសង្រួមចិត្តញញើតមាត់ញញើតកាយអីហ្នឹងទាំងមិនចេះតែនឹងអតតអតាយអរតរាយទៅ វាដូចជាថា មានបេះដូងតែខ្លួនឯងអ្នករតីអត់មាន ចិត្តថ្លើមអីគោរពស្រឡាញ់មេត្តាបិតាអាចនឹងពោលពាក្យសរោសវាចាសកត់សកិនមើលងាយមើលថោកទៅ ក្រុមគ្រួសារភរិយាស្វាមីបងប្អូនកូនចៅ ពុកម្ដាយអីហ្នឹងសតតែជាទីស្រឡាញ់ជាទីហួងហែងនឹងឯងយើងយើងឧស្សាហ៍ធ្វើការប្រៀបធៀបហ្នឹងទៀតបណ្ណា អត្តានាំងឧបមាំងកត្វាពុទ្ធដីកាធ្វើខ្លួនឯងឲ្យជាគ្រឿងប្រៀបធៀបប៉ុន្តែมันជាលំបាកខ្លឹមសារអត្តន័យអីទៅជ្រៅជ្រះពេកទេបានលោកគ្រូអ្នកគ្រូអីបង្ហាត់បង្រៀនអីតាមសាលាអីទៅក៏បានដែរឬក៏សរសេរពាក្យជាសុភាសិតដាក់ឲ្យកូន សិស្សកូនចៅអីហ្នឹងមើលទៅក៏បានដែរព្រោះពាក្យហ្នឹងវាជាពាក្យរំលឹកដាស់តឿនទូទៅតែតានឹងឯងទូទៅតែមិនចំពោះតែថា នៅក្នុងសាសនាណាជាសាសនាណាទេពិតមែនតែជា ប្រពុទ្ធដីកាប៉ុន្តែជាធัวសកលទូទៅតែតើឲ្យតែយើងចេះយកខ្លួនឯងមកពិចារណា ហើយធ្វើការប្រៀបធៀបទៅ មិនមកក៏យើងមានការកោតញញើតខ្លះក្នុងការធ្វើអីនិយាយអីទៅរកអ្នកដតីចឹងយើងគិតមើលខ្លួនយើងហ្នឹងឯងយើងគោរពស្រឡាញ់ឪពុកម្ដាយយើងប៉ុណ្ណានឹងយើងគិតមិនមែនទេនោះមកក្រំតែយើង ដូចថាយកពាក្យហ្នឹងមកពិចារណាទៅក្រៅឲ្យឲ្យវាមានជាជំរឿបេះដូងយើង ពិតពិតតែមើលយើងគោរពយើងស្រឡាញ់បណ្ណាហើយហើយផ្សព្វផ្សាយអាការជ្រួតជ្រាបរបស់យើងនឹង ទៅរកទឹកចិត្តអ្នកដតីផងមើលហ្នឹងហើយស្រឡាញ់ណាពុកម្ដាយឈឺយប់ប្រលប់អីដឹកទៅពេទ្យក្នុង ស្រុកដឹកទៅក្រៅស្រុក ណាកដាលអាត្រៀតក៏ទៅដែរស្មើណាក៏ទៅដែរឈប់ធ្វើកិច្ចការងារអីរឿងភេរយារឿងស្វាមីរឿងកូនរឿងអីហ្នឹងគឺថាជួយដោយសារអីដោយសារស្រឡាញ់ហ្នឹងណាហ្នឹងឯងយើងមើលមើលយើងយើងគូឲ្យអាណិតណាដែលគ្រប់គ្នាមានសេចក្តីទុកហ្នឹងទាំងប៉ុន្តែវាចេញពីដែលយើងយកខ្លួនយើងជាគ្រឿងប្រៀបធៀប នឹងឯងបើយើងខ្វះកន្លែងហ្នឹងយើងយើងមិនអាណិតទឹកចិត្តអ្នកតន្ត្រីដូចជាថាធ្វើអីចឹងទៅចឹងហើយហ្នឹងឯងឬក៏និយាយអីចឹងទៅមានការប្រព្រឹត្តទៅប៉ះពាល់ដល់កិត្តិយសគេឈ្មោះ ក្តីស្រឡាញ់ការបកកែប្រកម្មហួងហែងអ្នកដតីមានការឈឺចាប់អីហ្នឹងចឹងទៅចឹងប៉ុណ្ណាចឹងបានវាចិត្តតែមានការចងកនុំគុំស្អប់កប់ទុកក្នុងចិត្តសន្តាន ទៅជាបុសគុំឬបល័យហៅថា កោតភៈឧបនាហៈហ្នឹងក្រោតហើយនឹងចងសេចក្តីក្រោតហ្នឹងបានវាកើតទៅជា មានរឿងមិនសុខ ទាំងអស់តែគ្នាហ្នឹងនឹងឯងចឹងក្នុងពិភពលោកហ្នឹងមិនថាខ្មែរចិនចាមវៀតណាមអាមេរិកកាំងបារាំងកាណាដាអីទេ ក្រំតែជាតិសាសផ្សេងគ្នាអីមែនប៉ុន្តែខឹងដូចតែគ្នាហ្នឹងទោសៈមូលចិត្តជាបរមត្តហ្នឹងអត់មានខ្មែរចិនចាមវៀតណាមអាមេរិកកាំងបារាំងកាណាដាអីទេបរមត្ត គឺជាសភាវៈដែលថាស្រឡាញ់គឺស្រឡាញ់តែស្អប់គឺស្អប់តែវាគឺថាលក្ខណៈនៃបរមត្តធម៌ហ្នឹងនឹងឯងជាធាតដែលព្រឹត្តទៅរូបធាតក្តីនាមធាតក្តីហ្នឹងវាដូចតែគ្នាទេចឹងគណាហ្នឹងឯងចឹងគឺទោះជាអប់រំទៅបានបន្តិចបន្តួច ប៉ុន្តែបន្តិចម្ដង បន្តិចម្ដងឲ្យតែមានការវឹកហាត់អប់រំទាំងព្រោះមនុស្សយើង ជាសត្វដ៏ពិសេសដែលគួរដល់ការសិក្សានឹងឯងអានឹងគឺកាលណាបើយើង ចាប់ដើមពិចារណាពីវត្ថុបំណងសេចក្តីប្រាថ្នារបស់សត្វលោកយើង ទំបីតែទេឆានគ្នាក៏មិនដឹងថា បានការរស់នឹងយកមកធ្វើអីឲ្យជាប្រយោជន៍ទៅទេប៉ុន្តែក៏ចង់រស់ណាស់ហើយចេះតម្រាំដល់ទៅមនុស្សយើងទៀតគឺមិនមែនគ្រាន់តែរស់នៅ មិនមានការអភិវឌ្ឍចំណេះដឹងនឹងគុណធម៌ដូចជាគោក្របីណាសត្វពាណៈអបាយភូមិអីណាចឹងគឺមនុស្សយើងណាគឺជាសត្វដ៏វិសេស អាចអប់រំបានទាំងណា អាចសិក្សាបានហ្នឹងឯងអាចអប់រំបានអាចសិក្សាបានឲ្យចម្រើនទៅអាចចែករំលែកចំណេះដឹងអាចសបផ្សាយសេចក្តីសុខនឹងឲ្យដល់អ្នកដតីដតីទៀតណែនាំទៅតាមគុណធម៌ដែលយើងបាន ស្ដាប់បានសិក្សាប្រពុទ្ធដីកា ពធัวទេសនារបស់ព្រះអង្គមកចឹងដោយក្តីគោរពការប្រឹងប្រែងចឹងយើងក៏ដឹងថាយើងមានប្រាជ្ញាស្មារតីតិចតួចជ្រួចស្ដើងអញ្ចឹងមានតែខំប្រឹងប្រែងដោយសេចក្តីគោរពនឹងឯងចឹងគោរពតាំងពីការស្ដាប់គោរពតាំងពីការរៀនអីចឹងទៅព្រោះយើង មិនមែនប្រភេទអុខេតញ្ញូវិបច្ចតញ្ញូអីទេអស់យ៉ាងនៃយៈបុគ្គលទាំងដល់តែគោរពការត្រួតត្រងចាំទុកពិចារណាសេចក្តីហើយអប់រំប្រតិបត្តិសន្សំការចេះដឹងនឹងឲ្យជ្រួតជ្រាបពីក្នុងចិត្តសន្តាននឹងមកនឹងឯងអានឹងគឺធ្វើឲ្យពុទ្ធបរិស័ទយើងនឹងចាប់ផ្ដើមចេះមានមេត្តាករុណាមាន ទឹកចិត្តនឹងឯងទន់ទៅហើយនឹងឯងដោយសារការដែលបាន ដឹងថាគ្រប់គ្នាប្រាថ្នាសេចក្តីសុខហើយយើងក៏មានខ្លួនឯងជាឧបមាបល័យថាអត្តាណੰឧបមੰកត្វាឯងនិយាយថាធ្វើខ្លួនឯងឲ្យជាឧបមា ការប្រៀបធៀបនឹងទឹកចិត្តចិត្តបំណងប្រាថ្នា នឹងឯងហើយយ៉ាងទៀតនឹងឯងយើងក៏នឹកទៅផ្លែកបន្តិចដែរត្រង់ដែលថាមនុស្សយើងប្រាថ្នាសេចក្តីសុខនឹងក្រៃលែងទៅណាស់គ្រប់គ្រប់គ្នាក៏ប៉ុន្តែការចេះ ដឹងអំពីសេចក្តីសុខនឹងបែរទៅជា មានតិចតួចទៅវិញ ដោយច្រើន គឺសម្រុកទៅរកតែគ្រឿងសែបសោយកាមគុណនឹងហើយព្រះពុទ្ធអង្គទ្រង់សម្ដែងនៅខាងចុងលក្ខដកិកោបមៈសោតនឹងព្រះអង្គសម្ដែងអំពីកាមសុខនឹងថាជាសុខដែលគួរឲ្យភ័យខ្លាចនឹងឯងព្រះអង្គសម្ដែងអញ្ចឹងមើលនៅក្នុងបៃដកលេខ23ខាងចុងនៅក្នុងរសោតទី6ហ្នឹងឯង ណាព្រោះរឿងព្រះរាហុលហ្នឹងពីរប្រសូតហើយរឿងព្រះមេឡងខ្យៈបុតហ្នឹងពីរប្រសូតហើយហើយប្រសូតទី5ផាត់ទេលីសោតប្រសូតទី6លក្ខដកកិកោបមៈសោតប្រសូតឧបមាទៅនឹងសត្វប្រជាតិនឹងនៅខាងចុងនៃប្រសូតនឹងព្រះអង្គសំដែងចែកសេចក្តីសពនឹងឯងជាពីរប៉ុណ្ណាគឺ សុខនៅក្នុងកាមគុណ5នឹងឯងមានសុខសោមនស្សអាសាតៈអីហ្នឹងជាកាមសុខហ្នឹងព្រះអង្គត្រាស់ថាគឺជាសេចក្តីសុខដែលតថាគតពោលថាគូឲ្យខ្លាចនឹងឯងនឹងពុទ្ធដីកាទាំងនឹងឯងគូឲ្យខ្លាចមានបល័យមានអីច្បាស់លាស់ចឹងទៅយើងមើលទៅយើងរៀនទៅហើយព្រះពុទ្ធអង្គព្រះអង្គថា គួរឲ្យខ្លាចកណ្ដាលហ្នឹងឯងហើយទេព្រះពុទ្ធអង្គទ្រង់ត្រាស់ថាកាមសុខនឹងឯងគឺជាសេចក្តីសុខមានសភាពដែលជាប់ទៅដោយសេចក្តីសៅមងជារបស់បថុជនមិនមែនជារបស់ព្រះអរិយៈ ដែលព្រះរិយៈក៏បីខ្សែផ្សោយទៅនោះទេ ថាគាត់ពោលថាគូឲ្យខ្លាចយើងយើងមើលមើលຕົកទោសនៅក្នុងកាមភពហ្នឹងចឹងណាពេញទឹកពេញដីហ្នឹងជាក់ស្ដែងស្រាប់ហើយហើយព្រះអង្គទ្រង់ញៀនជ្រាបទៅដល់ទុកទោសក្នុងអបាយភូមិទៀតនរកប្រែតិឆានអសូរកាយយើងក៏ឃើញស្រាប់តិឆានអីអីហ្នឹងតែព្រះអង្គជ្រាប ដល់នរកដល់ប្រែទៀតណោះហើយពុទ្ធបរិស័ទយើង តាមកម្មសកតាបញ្ញាហ្នឹងក៏បានដឹងថាសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងក៏មានទៅតាមអកុសលកម្មជាបច្ច័យហ្នឹងចឹងទាំងអស់ហ្នឹង គឺជាផលនៃនៃកាមសុខហ្នឹងដែលសត្វលោកមិនបានប្រយ័ត្នប្រយែងព្រោះណាមានតែក្តី ប្រមាទធ្វេសប្រហែសទៅនឹងឯងពេលខ្មែរយើងមួយទៀតថាព្រោះហឺនណាជាមួយគ្នានឹងកាមគុណនឹងចឹងប្រមាទណាគឺថាជាការធ្វេសប្រហែសហើយក៏ប្រព្រឹត្តទៅដោយមិន ខ្លាចក្រែងដោយមិនកោតញញើតអីចឹងទៅទេហ៊ានណាស់នឹងឯងជាមួយគ្នានឹងរឿងកិលេសកម្មវត្ថុកម្មនឹងឯងចឹងអាការដែលធ្វើបាបហ្នឹងណាបាបមិនតន់ឲ្យផលហ្នឹងគឺបាបហ្នឹងល្អណាស់បាបហ្នឹងសុខណាស់បាបហ្នឹងសុបាយណាស់ដល់ទៅបាបឲ្យផលហ្នឹងបាន អើយបើដឹកអញ្ចឹងខ្ញុំអត់ធ្វើទេណាអាហ្នឹងវាអញ្ចឹងហើយបើប៉ុនវិញអូយຕົកណាស់អើយម្បាអាមកថ្វាយអង្គមលោកមិនដឹងថ្វាយអង្គមមិនទេលុតជាគួងទៅប្រឡាក់ខោអាវអស់អោនទៅចុកចកេះចុកខ្នងនេះចេះពោចុកចកេះចុកខ្នងអីទាំងក្មេងអញ្ចឹងហ្នឹងសង្គាលកៈមាននុបណាហ្នឹងឯងហើយ កម្មសិលស្រាច់តែហ្មងដឹងជាត្រូវកម្មសិលយ៉ាងម៉េចអីចឹងទៅចឹងហ្នឹងដែលក្មេងក្មេងមានចំនួនច្រើនគឺមានសេចក្តីស្រវឹងក្នុងជីវិត រជីវិតមគ្គតោគឺថាចេះសបាយរីករាយទៅក្នុងកាមគុណហ្នឹងហើយបុណ្យកុសលហ្នឹងថាទុកបុណ្យកុសលថាលំបាកប៉ុន្តែ ដល់តែពេលបនឲ្យផលទៅបានថាបើដឹងអញ្ចឹងខ្ញុំធ្វើឲ្យច្រើន ដូចដែលសេចក្តីសុខដែលកំពុង តែមាននៅក្នុងអត្តភាពជាមនុស្សនេះក៏ជា ផលរបស់បនប៉ុន្តែធ្វើម៉េចកូនចៅនឹងបានដឹងថាជាផលរបស់បននឹងឯងក្រាន់តែគុណមេត្តាបិតាឲ្យតឡាំងក្នុងបច្ចុប្បន្នហ្នឹងមិនពិចារណាអត់ឃើញគុណនឹងផង មិនចាំបាច់និយាយដល់តែគុណបន ដែលឲ្យផលជាអាកំបាំងមកនេះនឹងថាឲ្យទៅជ្រួតជ្រាបចំពោះគុណរបស់ប៉ុននឹងយ៉ាងម៉េចទៅ នោះបើគុណមេដាបិតាឲ្យតឡាំងក្នុងជាតិនឹងហើយក៏មើលមិនឃើញផងវាទៅជាបន្លប់ថាម៉ែឪត្រូវតែចិញ្ចឹមកូនអញ្ចឹងអញ្ចឹងទៅឈប់រាប់អានថាជាគុណបាត់ហើយត្រូវតែទៅហើយនោះហើយដល់ទៅមិនបានមើលថែទៅជាបន្ទុកតោះចាប់ទោសចាប់កំហុស មេដាបិតានឹងចឹងទៅដូច្នេះទាញសេចក្តីមកវិញប៉ុន្តែ35នាទីដែរប្រម៉ែប្រមូលសេចក្តីនៃពធគឺថាសេចក្តីសុខដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងថា ដែលតថាគតពលថាមិនគួរឲ្យភ័យខ្លាច ណាគួរអប់រំគួរចម្រើន គួរធ្វើឲ្យថ្នឹកនៅក្នុងសេចក្តីសុខនឹងគឺនេកខមៈសុខកណានេកខមៈសុខដោយដែលគុណចាស់មានសទ្ធាចេញចាក់ផ្ទះចូលកម្មធ្នោះបុជាបព្វជិតប្រព្រឹត្តទៅអប់រំផ្លូវចិត្តដែលជានេកខមៈប្រសិជ្ជាកាមកិលេសនឹងនឹងនេកខមៈសុខនឹងព្រះអង្គសម្ដែងថា មិនគួរឲ្យខ្លាច នឹងឯងទៅវាប្រសិជ្ជៈទោព្រះអង្គសំដែង ប្រសិជ្ជៈនិវរណធัวរហូតដល់ទៅសម្ពោធិសពនឹងចឹងទៅចឹងគណានឹងការត្រាស់ដឹងអរិយសច្ចៈធัวនឹងឯងចឹងបានទាញមកវិញថាវាមានការផ្លែកកន្លែងហ្នឹងត្រង់ដែលថាមនុស្សយើងសឹកតែប្រាថ្នាសេចក្តីសុខ គួរតែស្រាវជ្រាវរាវរកកំពូលនៃសេចក្តីសុខដែលជាសេចក្តីសុខពិត ដែលជាសេចក្តីសុខមិនបោកបញ្ឆោតនោះគួរតែស្រាវជ្រាវរាវរកឃើញក៏ប៉ុន្តែបែរទៅជាមានចំនួនតិច ក្នុងការដែលរកសេចក្តីសុខពិតនឹងបានចឹងនឹងឯងឯសត្វលោកយ៉ាងច្រើនគឺច្រឡំ សេចក្តីសុខคลายคลายនឹងដែលដែលនាំទៅរោគវិបត្តិទៅរោគភ័យទៅរោគទុកទោសនឹងឯងចឹងគឺមានចំនួនច្រើនទៅក្នុងសេចក្តីសុខដែលតាកទួងនឹងការសែបសោយនឹងឯងដែលរូបសម្លេងក្លិនរសផតពៈហ្នឹងជាទីសែបសោយហ្នឹងគឺថាជាទីស្រឡាញ់ជាទីត្រេកអរ ទីពេញចិត្តជាទីប្រាថ្នាប្រកបដោយកាមជាទីតាំងនៃតម្រេកចឹងទៅលហើយវាចេះតែធ្លាក់ចូលទៅក្នុងបាបកម្មបញ្ញវេរីហើយនឹងអកុសលកម្មនានាហ្នឹង ចំណែកសេចក្តីសុខមានរៀងរៀងព្រះអង្គរៀងរៀងខ្លួន ក្នុងផ្លូវចិត្តសន្តានទៀតដូចដែលថាប្រគុណចាស់បានគង់ប្រភ្នូហើយបាសកបាសិកាយើងនេះមើលទៅមានស្មារតីសមាទានឧបោសថហើយយើងមិនមែនក្រំតែចង់បាន មុខមាត់អីសពក៏ក្រំតែថា អ្នកដតីដឹងថាយើងឧបោសថក៏ប៉ុណ្ណឹងក៏ចង់បង្អួត បង្អអ្នកដតីអីទៅនោះទេ រឿងហ្នឹងវាអាចថាចាប់ផ្ដើមដំបូងដំបូងអីចឹងទៅវាមានខ្លះប៉ុន្តែដល់តែយើង ជួបប្រទះរឿងជីវិតមានបទពិសោធន៍មកសូម្បីអត់មានអ្នកណា ដឹងពីសេចក្តីល្អរបស់យើងក៏ដោយគឺថាឲ្យតែយើងបានដឹងម្នាក់ឯងរស់នៅកិច្ចពួនពីសេចក្តីទុក្ខទាំងឡាយទាំងពួងក្នុង ជីវិតហើយមានសេចក្តីសុខ ជាមួយគ្នានឹងសេចក្តីត្រេកអរក្តីរីករាយក្តីជ្រះថ្លានៅក្នុងកុសលណាណាដែលយើងដឹងដោយខ្លួនឯងតែប៉ុណ្ណឹងក៏បានហើយនឹងឯងមិនមិនចាំបាច់ថាឲ្យអ្នកណាអ្នកណាអីបានមកដឹងសេចក្តីល្អរបស់យើង បានយើងត្រេកអរបានយើងសុខទៅនោះទេ នឹងឯងវាជារឿងមួយដែលយើងយល់ដឹងក្នុងដំណើរជីវិតយល់ដឹងក្នុងវត្តដាក់នេះវាជារឿងដែលយើងត្រូវរើបំរាស់កិច្ចពួនពីសេចក្តីទុកពីវិបត្តិផ្សេងផ្សេងឲ្យទៅថាមួយអង្គឯងនឹងម្នាក់ឯងនឹងឯងមានសេចក្តីត្រេកអរទៅក្នុងអំពើរបស់ខ្លួនដែលបានធ្វើហើយនឹងដែលកំពុងធ្វើហើយនឹងគិតធ្វើនេះនឹងធ្វើតទៅនេះនៅអំពើអ្វីអ្វីដែលថា គិតទៅ មានសេចក្តី សុខស្ងប់ក្នុងចិត្តដែល មិនបៀតបៀនខ្លួនឯងមិនបៀតបៀនអ្នកដទៃហ្នឹងអាហ្នឹងគឺមានបទពិសោធន៍មកអញ្ចឹងទាំងពុទ្ធបរិស័ទយើងក៏អប់រំតាមផ្លូវចិត្តនឹងឯងបន្ថែមពីលើអបោសត្តសិលនឹងទៅទៀតដោយការឲ្យទានក្តីដោយបត្តទានក្តីបត្តានុមោទនាក្តីអប់រំកុសលភាវនាក្តី ហើយដូចជាមរណសតិអីអញ្ចឹងមើលមើលទាំងយើងមិនតន់ចុះចូល ទៅនៅក្នុងមរណសតិហ្នឹងចឹងមិនតន់ធ្លាក់ចុះចូលទៅណា ចិត្តយើងវាមិនតន់សង្រួមណាហ្នឹងឯងដល់អញ្ចឹងយើង មិនតន់បានទទួលយកនៅសេចក្តីសុខតាមពិតសេចក្តីសុខនឹងងាយងាយចឹងដែលនឹងត្រូវស្វែងរកបាន នឹងឯងយើងស្ដាប់មើលពាក្យថាស្វែងរកដែលចាប់ផ្ដើមជាប្រធានបទមកក្នុងការដែលយើងគ្រប់គ្នាត្រូវការសេចក្តីសុខហ្នឹងនឹងនឹងរកបានដោយងាយងាយងាយគេណាងាយហើយដាក់លេខតោមកយើងសរសេរណាងាយងាយរកបានដោយងាយងាយគេណានឹងឯងកាលណាបើយើងមាននៅមរណសតិ នៅវាមានអាពាក្យថាកាលណាបើនេះនឹងឯងបើវាអត់មានមរណសតិហ្នឹងក៏វាមិនងាយប៉ុណ្្នឹងឯងឬក៏ថាមិនមានប្រកម្មដ្ឋាន មិនមានការអប់រំចិត្តមិនមានការសែតគប់មិនមានការសិក្សាដោយល្អហ្នឹងវាទៅជារោគបានដោយក្រទៅយើងយើងក៏មើលឃើញ ពុទ្ធបរិស័ទបងប្អូនកូនចៅ ទាំងដែលយើង អាចរកសេចក្តីសុខបានដោយងាយហ្នឹងណាក៏មនុស្សយ៉ាងច្រើនរកបានដោយក្រ ក្រៃលែងទៅទៀតមិនមិនក្រលមាក់មុំទេម៉ោងទីក្នុងចិត្តនឹងវាពុះក្តៅទៅតាមរយៈនៃសេចក្តីត្រូវការតិចតែត្រូវការនេះតិចតែត្រូវការនោះ មាន ខ្លួនឯងម្នាក់ហើយនឹងអត់គ្រប់ ណាពាក្យថាមានខ្លួនឯងម្នាក់ហ្នឹងគឺចង់និយាយថា មានជីវិតបានរស់ នៅ ថ្ងៃនឹងហើយ វាអត់គ្រប់គ្រាន់ណាមកពីវាអត់មានមរណសតិណែខ្ញុំសន្យាគ្រាន់តែរំលឹកអំពីចិត្តធម្មតាផងទេរបស់លោកសិទ្ធិហ្នឹងគណៈមិនមែនចូលមកក្នុងប្រកម្មដ្ឋានមរណសតិទេ ដែលគាត់ជាសិទ្ធិហើយដល់គាត់ចូលដល់អាសេចក្តីតក់ស្លុតភ័យខ្លាចស្លាប់គាត់ជាសិទ្ធិទាំងលោកគ្រូពេទ្យថា5ថ្ងៃទៀតស្លាប់ទៅភ័យណាដល់ទៅជាមួយគ្នានឹងពេទ្យជីវៈកោមារភ័តថាអាចមើលគាត់បានគាត់ត្រឡប់មកដូចថាវាមានសង្ឃឹមឡើងវិញអញ្ចឹងណាគាត់ចង់រស់ហ្នឹង គាត់អត់ត្រូវការអីទេឲ្យតែគាត់បានរស់ឲ្យតែលោកគ្រូពេទ្យមើលខ្ញុំជាទ្រព្យសម្បត្តិខ្ញុំប្រមាណជូនលោកគ្រូពេទ្យទាំងអស់ហើយខ្ញុំទៅបំរើលោកគ្រូពេទ្យគ្រាន់តែថាដើម្បីឲ្យមានជីវិតរស់នៅតទៅទៀតមើលមើលយើងមើលមើលចឹងឥឡូវយើងគិតថាយើងមិនដល់ប្រប៉ុណ្ណឹងអីក៏ដោយប៉ុន្តែសភាពជាក់ស្ដែងរៀងរៀងខ្លួនទេ ប៉ុន្តែយើងគិតជាទូទៅថានរណាក៏ដូចតាណាដែរសុខចិត្តអស់ទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយឲ្យតែថាព្យាបាលមានសង្ឃឹមខ្លះអីខ្លះហ្នឹងខំសំទ្រព្យសម្បត្តិ4 10 20ឆ្នាំមកបានប្រមាណពាន់ប្រមាណម៉ឺនដុល្លារអីលក់ដីលក់ផ្ទះអីដែលកាលបានលុយចិត្តតែសំទិញទុកដាក់ហ្នឹងឥឡូវត្រូវលក់ទៅថោកក៏លក់ដែរ ដើម្បីបានប្រាក់ហ្នឹងយកមកមើលថែជំងឺយ៉ាងនិយាយអញ្ចឹងថាគឺបានដីថាជាបារោគនឹងឯងនឹងជារឿងទូទៅហើយនឹងមិនថាយើងថាអ្នកណាអ្នកណាទេអស់សិតតែរាប់ម៉ឺនដុល្លារនឹងមិនមកពីត្រូវការរស់នៅស្រាប់តែបានរស់នៅឥឡូវនឹងហើយបែរទៅជាអត់សក់ទៅវិញ ព្រោះណាអានឹងវាជារឿងផ្លេចខ្លួនរបស់យើងណាពិនិត្យមើលមើលទាំងដល់ថាអស់អីអស់ចុះឲ្យតែខ្ញុំបានរស់អានឹងដែលដែលពេលវាភ័យខ្លាចស្លាប់ហ្នឹងណាអស់អីអស់ចុះអត់អត់បានអីក៏មិនបានទៅឲ្យតែបាននៅរស់ប៉ុន្តែឥឡូវដល់តែបាននៅរស់ហើយភ្លេចខ្លួនមិនព្រមរស់នៅឲ្យសពវាទៅជាថាមិនឃើញតម្លៃនៃការរស់នៅនឹងទៅវិញ ដែលខ្លួនឯងសុខចិត្តចំណាយប្រាក់ ម៉ឺនម៉ឺនលានលានដុល្លារដើម្បីបានការរស់ដល់តែបានការរស់ហើយវាអត់ឃើញតម្លៃនៃការរស់វាទៅជាត្រូវការនេះត្រូវការនោះវាដូចជានេះនោះហ្នឹងវាថ្លៃជាងជីវិតហ្នឹងទៅវិញវាជារឿងវាជារឿងផ្លែកចឹងនោះយើងនឹងឯងចឹងបានយើងត្រូវអប់រំរឿងចឹងចឹងដើម្បីឲ្យយល់គណៈពីព្រោះមកពីមនុស្សយើងវាបាត់បង់ស្មារតីទៅចឹងចឹង កណាពេលណាភ័យក៏ភ័យហួសទៅពេលណាអក៏អខ្លាំងទៅអញ្ចឹងបានត្រូវអប់រំប្រកម្មដ្ឋានអប់រំចិត្តឲ្យប្រព្រឹត្តទៅស្មើស្មើក៏មិនភ័យអីពេកក៏មិនអអីពេកគឺត្រូវទីពឹងគុណទីពឹងបុណ្យកុសលនឹងឯងហើយយើងបានមរណសតិទៅណាចាំមើលញាតិញោមពុទ្ធបរិស័ទអប់រំរឿយរឿយតាដល់តែពេល មានមរណសតិនឹងចម្រើនឡើង ជាទួសតិនឹងកំចាត់បងសេចក្តីសវឹងក្នុងជីវិតក្នុងលេបក្នុងយុះអីទាំងអស់នឹងដែលជាអានិសង្ឃរបស់មរណសតិនឹងណាក្រំតែក្រោកព្រឹកឡើង បានមកជួបថ្ងៃនឹងប៉ុណ្ណឹងមានសេចក្តីសុខណាអរគុណប៉ុនហើយដែលបានឲ្យមានជីវិតមកដល់ថ្ងៃនេះអរគុណជីវិតថ្ងៃនេះហើយដែលបានឲ្យយើងរស់ធ្វើប៉ុននេះ ក្រែងលោតែវាមិនបានមកឃើញព្រះអាទិត្យថ្ងៃនឹងផងទៀតវាស្លាប់យប់មិញទៅដោយជំងឺរោគគេអីអីហ្នឹងមរណសតិហ្នឹងវាចុះទៅអញ្ចឹងណាទៀតហ្នឹងឯងគឺឃើញជំរងដែលសម្រាប់ចាក់ទម្លាយនៅអាយុជីវិតហ្នឹងច្រើនណាស់ហ្នឹងឯងប៉ុន្តែឥឡូវបានជា នៅរស់ហើយនេះណា គ្រាន់តែយើងបានឃើញមុខបងប្អូនកូនចៅភរិយាស្វាមីឪពុកម្ដាយនឹងយើងមានសេចក្តី សុខទៅហើយគ្រាន់បានរស់នៅឃើញមុខគ្នាមួយថ្ងៃទៀតប្រកបតែដោយមេត្តាចិត្តហើយអត់មានមុខអ្នកស្អប់អត់មានកើតទុកជាមួយនឹងអ្នកណាអ្នកណាទេពីព្រោះអីពីព្រោះយើងវាអត់ត្រូវការអីពីអ្នកដតីហ្នឹងក្រំតែថាមានជីវិតរស់នៅហ្នឹងណាយើងវាមានសេចក្តីសុខវាលមួម ជាមួយនឹងជីវិតបានរស់នៅនឹងតែហើយយើងមានទៅទៀមទាអីដែលត្រូវឲ្យយើងកើតទុកស្អប់តោះតេងអីណាណាណាទៀតនេះវាជារឿងដែលចោះចូលក្នុងមរណសតិយើងគ្រាន់តែស្ដាប់អត់យល់ទេតើតែមានចិត្តនឹងកើតឡើងចឹងបានយើងគ្រប់គ្រាន់ ជាមួយ នឹងជីវិតដែលបានរស់នៅមួយថ្ងៃហ្នឹងហើយប្រើប្រាស់ជីវិតនឹងឯងឲ្យមានប្រយោជន៍ យើងបានមួយថ្ងៃនឹងហើយយើងអាចធ្វើអីបានតាមដែលយើងចង់ធ្វើប៉ុន្តែដែលយើងយល់ពីតម្លៃនៃជីវិតយើងមិនខ្ជិះខ្ជាយជីវិតនឹងទៅទេ មិនមែនដូចតែនៅក្មេងៗអីអីណាគ្នាហាក់ដូចជារស់នៅយូរអង្វែងទៅណាស់ហាក់ដូចជាអត់ចេះស្លាប់អញ្ចឹងម្ល៉េះហើយវាអត់តាមឃើញតម្លៃនៃការរស់នៅមួយពេលមួយពេលមួយកណៈមួយកណៈនេះដែលដែលរស់បានដោយក្រនេះ គ្នាវាអត់តន់យល់ពីតម្លៃនៃការរស់ដល់អញ្ចឹងទៅវាអាចជះខ្ជាយប្រើប្រាស់ពេលវេលានឹងមិនបានគិតគូរថាធ្វើអីឲ្យវាមានតម្លៃជីវិតនឹងវាមិនមែនចេះតែយើងទៀមទា ប្រកបវិជាអីបានមកទេតែដល់ពេលដែលត្រូវស្លាប់ត្រូវព្រាត់ ត្រូវប្រះត្រូវបាត់បង់ចឹងទៅនឹងឯងហាមឃាត់មិនបានឡើយតែគ្នានៅក្មេងៗមិនតន់ស្ដាប់ពធមតន់អប់រំគ្នាខ្ជិះខ្ជាជីវិតនឹងចឹងទៅក្នុងបាបកម្មបាបធัวផ្សេងផ្សេងទៅអានឹងឬក៏ថារស់នៅ ចាស់ចាស់ហើយនឹងក៏ដោយក៏ប៉ុន្តែម្យ៉ាងមិនបានយល់ដឹងពីតម្លៃនៃគុណធម៌ អញ្ចឹងក៏មិនបានយល់ពីតម្លៃនៃជីវិតដែរហើយយ៉ាងទៀតមិនមាន នៅមរណសតិនឹងមិនទាំងចង់ឮមិនឲ្យអ្នកណារំលឹកផងហើយណាមួយ អាចនឹងមិឆាទិដ្ឋិយល់ខុសក្នុងរឿងជីវិតនឹងផ្សេងផ្សេងទៅទៀតអញ្ចឹងវាច្រើនណាស់ព្រឹកទៅនៅក្នុងសេចក្តីហ្នឹងប៉ុន្តែលទ្ធផលគឺมันបាននៅសេចក្តីសុខមកអំពីមានជីវិតរស់នៅហើយ វាអត់ចេះមានសេចក្តីសុខជាមួយនឹងជីវិតដែលបានរស់នឹងវាត្រូវទៀមទាននេះវាត្រូវទៀមទាននោះអានឹងឯងចឹងដែលនាំមកនៅសេចក្តីទុក្ខដោយប្រការផ្សេងផ្សេងទៅតែដល់ទៅពុទ្ធបរិស័ទយើងមានកម្លាំងសទ្ធាមានកម្លាំងបញ្ញាមានការយល់ត្រូវហើយណាមួយក៏ចម្រើនវ័យមកចាស់ផងណាមួយមានជំងឺរោគគាអីផងឃើញថាជីវិតនឹង ប្រកបជានៅតិចណាស់ហើយថែមទាំងមានមរណសតិទៅទៀតដូច្នេះគឺមិនមិនខ្ជិះខ្ជិលពេលវេលាទេចឹងឃើញពេលវេលាដែលគ្រាន់តែបានរស់នៅ ក្នុងថ្ងៃនឹងបើប៉ុណ្ណឹងគឺអរគុណប៉ុណ្ណឹងហើយដែលបានឲ្យរស់នៅមួយថ្ងៃនឹងទៀត នឹងឯងហើយក៏យើងអត់មានទៀមទាអ្វីយើងធ្វើនៅកិច្ចការងារនឹងឲ្យ សម្រេចនៅ ប្រយោជន៍ដោយ ខ្លួនឯងដោយទៀមដោយសិលដោយភាវនាហើយមានចិត្តមេត្តាកើតឡើងចឹងទៅ គឺឃើញមុខអ្នកណាឃើញមុខអ្នកណាក៏មិនប្រព្រឹត្តទៅដោយទុកទោមនស្សដោយការមួម៉ៅក្តៅក្រហាយខឹងស្អប់អីទាំងអស់ពីព្រោះវារវល់តែថារីករាយជាមួយនឹងជីវិត ដែលដែលយើងអត់ទាន់បានស្លាប់នេះហើយបានធ្វើអីដែលយើងចង់ធ្វើនេះនឹងឯងដែលយើងអាចថាសមាទានអបោសតសិលបានថ្វាយបង្គំព្រះសទ្ធោបច្ច័យដីបានជាដើមហ្នឹងឯអប់រំភាវនាបាន គ្រប់គ្រងថែរក្សាចិត្តសន្តាន របស់ខ្លួនឯងបាននេះហើយយើងเตรียมទេអីទៀតចង់បានអីទៀត ត្រូវចំណាយប្រាក់រាប់ម៉ឺនរាប់លានដុល្លារដើម្បីឲ្យបានរស់នឹងឥឡូវបានរស់ហើយត្រូវការអីទៀតនឹងឯងនឹងគឺជាសេចក្តីដឹងខ្លួនរបស់បងប្អូនកូនចៅទាំងអស់ទាំងប៉ុន្តែថាពេលវេលាឥឡូវហ្នឹងតែប៉ុណ្ណឹងទេនឹងឯងមិនដែរក៏ចាំមើលម៉ោង9ជាងអីបន្តិចនឹងបាន បន្តទៅនៅវត្តអង្គសធម្មារាំងសីទាំងដោយសេចក្តីជ្រះថ្លាសូមអនុមោទនីទាំង